មកយើងធ្វើតេដេយើងបន្តអញ្ចឹងអាតាការងារយើងមុនគឺយើងធ្វើលេខ1នេះធ្វើមិនឲ្យអាឆ្វេងស្មើស្នាមហើយយើងមើលបន្តអឺលេខ2ដី organic មានអឺស្មើនឹង10 GS ស្មើ2.35ហើយគេថាសយយើងវា fully saturated អញ្ចឹង SR ស្មើ1 fully saturated តែយើងអាចរក unit weight របស់វាបានទេ gamma អញ្ចឹងបើវា fully saturated យើងដឹងហើយ gamma umid វាคล้ายទៅជា gamma សាក់ណាព្រោះវា fully saturated អឺ gamma គឺ mass អញ្ចឹងវា mass ប្រកបជា mass saturated ចែកនឹងមាន យើងកំពុងតែមើលថាធ្វើម៉េចរមាស់ saturate ហើយនឹងមានឃើញយើងអាចអឺមើលថាឥឡូវប៉ារ៉ាម៉ែត្រខ្ញុំអត់ដឹងទេម៉ាស់ដីខ្ញុំអាចដឹងហើយមៀតខ្ញុំអត់ដឹងទេតែខ្ញុំដឹងអឺអឺគឺអីអឺគឺមៀតប្រហោងលើមៀតថ្ម solid អឺមៀតប្រហោងលើមៀតថ្ម ហើយយើងដឹងហើយមានថ្មយើងមានម៉ាស់ថ្ម GS គឺ MS គុណនឹង Z MS គុណនឹង Z ចែកនឹង VS ហើយធម្មតាវាត្រូវចែកមួយ gamma W ដែរណាគឺ MS Z VS gamma W នេះមិនមែន gamma V ទេ gamma W ខ្ញុំមាន GS ខ្ញុំរក VS បានឬមួយក៏ខ្ញុំរក MS បានឥឡូវ MS យើងរកឃើញហ៎ហើយគេប្រាប់យើងទៀតថាវា fully saturated SA ខ្ញុំគឺ V V ដល់ V ទឹកលើ VV អញ្ចឹងមានន័យថា មៀតបោះទឹកស្មើនឹងមៀតប្រអោងមៀតសរុបអានេះគឺ mass saturate ណាខ្ញុំភ្លេចគុណនឹងទូមួយទៀតគុណនឹង0ទៅចែកនឹង VV បូកនឹង VS អញ្ចឹងយើងឃើញប៉ុណ្ណឹងយើងអាចមាន flu អីខ្លះឯងយើងអាចមើល យយើងអាចគណនាវាបានចម្លើយវាគឺ11.277អឺណាយើងត្រូវចេះស្រាយហោចម្លើយយើងចង់បានគឺ gamma ហាស់ឥឡូវយើងមើល gamma ហាស់យើងជា gamma saturate gamma saturate គឺស្មើនឹងអានេះលើអានេះតែចម្លើយរបស់ដែលគេចង់បានគឺអាមួយនេះ ដូចគ្នាណាតែគេអត់មានប្រាប់យើងភាគរយទឹក វីវីលើវីជា porosity វីវីលើវីជា porosity យើងមានហើយ n ស្មើគេបើយើងមាន e យើងរក n ឃើញ n ស្មើនឹង e 1.n n ចែកនឹង 1.n ឃើញ e n ស្មើនឹង e ចែកនឹង1បូក e ហ៎អញ្ចឹងយើងមាន n e ស្មើនឹង1បូក e ឃើញមកយើងយក n គុណនឹង10ទៅបូកទៅឃើញហើយណាអញ្ចឹងខ្ញុំហៅនឹងឃើញយើងអាចអឺចុចមើល n ខ្ញុំស្មើខ្ញុំឃើញអឺ យើងយក Casio យើងចុចហើយអឺខ្ញុំវាស្មើនឹង10អញ្ចឹងវាទៅជា10ចែកនឹង20 n ខ្ញុំស្មើ0.5 n ខ្ញុំស្មើ0.5 0.5គុណនឹង10ទៅអានេះឃើញ5ណា gamma w ស្មើ10 gamma d ខ្ញុំស្មើប៉ុន្មានអឺ gamma d ខ្ញុំស្មើ gs 2.35ចែកនឹង11 2.35ចែកនឹង11មិនបានអញ្ចឹងនេះនេះ MW នេះត្រូវចែកនឹង Z មួយទៀតណាដោយសារខ្ញុំប្រើ gamma អញ្ចឹងអានេះត្រូវចែកនឹង Z អញ្ចឹងកន្លែងនេះយើងឃើញ MW ត្រូវចែកនឹង Z ខ្ញុំទៅសេអានេះកាម៉ា v ចែកនឹង v ត្រូវហើយតែនៅមានសេនៅនេះមួយទៀតនេះអឺនេះហើយចែកនឹងសំទុះណាសំទុះទំនាញសកលអញ្ចឹងអានេះត្រូវមាន សំទុះមួយទៀតនៅក្រោមអញ្ចឹងកន្លែងនេះត្រូវតែចែកនឹងសេមួយដែរណាហើយអឺ ហ្នឹងលោកគ្រូហើយនេះនេះនេះនេះអញ្ចឹងអានេះវា m នេះត្រូវមាន z ដែរណាព្រោះអានេះវាយើងគិតជាយើងគិតជាជាម៉ាស់នេះហ្នឹងអឺដល់ពេល gamma d ក្រាម៉ា d ចែកនឹង z ចោលអានេះមាន z ដែរអញ្ចឹងជំនួសមកខាងនេះខាងនេះខ្ញុំសម្រួល z ចេញនេះអានេះអត់មានវិញអញ្ចឹងមកមានតែមួយនេះវិញអញ្ចឹងតែមួយនេះអឺ ក៏អត់មានដែរមកមានតែមួយនេះចាបើសារយើងប្រើកាម៉ានិង row ណាវាច្រឡំអាហ្នឹងចឹងអានេះបានមានកាម៉ា D នេះអត់មានកាម៉ា D យើងស្មើ ចឹងអឺមើលអានេះយើងឆែកទៅឃើញចម្លើយអានេះឃើញ0.2 13ណាចម្លើយនេះវាអត់ខុសផងមិនបានខ្ញុំមើលមិនយើងគិតថាយើងខុសកន្លែងណាណា Magic ចឹងអឺប៉ុណ្ណឹងហើយហើយ gamma n ខ្ញុំ0.5 0.5គុណនឹង10 ចឹងម៉ាស់មៀត0.5គុណនឹង10ជប់អានេះចែកនឹង g អានេះចែកនឹង g តាមទឹកនេះខ្ញុំឃើញចម្លើយតាហាខ្ញុំនៅនេះណា gamma saturate យើងយក gamma ស្ងួត ឃើញប៉ុណ្ណាហ្គាម៉ាសាតូរ៉េតខ្ញុំគ្រាន់តែនេះអឺចាំមើលហ្គាម៉ាដេត្រូវស្មើនឹងប៉ុណ្នេះអានេះយើងសម្រួលដឹងវាអត់ត្រូវទេអឺនេះនេះនេះចម្លើយរបស់ហ្គាម៉ាដេស្មើនឹង 11.22ចម្លើយវា11.22គីឡូញូតនក្នុង1ម៉ែត្រគីបណាយើងធ្វើត្រូវតាំងពីដំបូងហើយដោយសារយើងច្រឡំមកលេខបន្តិចណាយើងច្រឡំមកអានសេមួយអត់សេហ្នឹងអញ្ចឹងពេលខ្លះលេខបន្តិចហ្នឹងធ្វើឲ្យយើងខុស ប្រែប្រួលជាមួយ SR ច្បាស់ហើយណាភាគរយទឹកប្រែប្រួលអញ្ចឹងបន្ទាប់ពីភ្លៀង W ស្មើប៉ុន្មានអានេះគឺមុនភ្លៀង8.6បន្ទាប់ក្រោយភ្លៀង W ខ្ញុំស្មើប៉ុន្មានហើយ unit weight អ៊ុយមីតណាដំបូងខ្ញុំវាស់ឃើញ18.5បន្ទាប់មកភ្លៀងមួយមេធំស្មើប៉ុន្មានកណនីទៀតណាហ្នឹងជាការកណនី យើងអាចធ្វើបានណាបន្ទាប់ពីភ្លៀងណា បាត់តពូនហ្នឹងសម័យឡើងវិញទី1នៅការដ្ឋានយើងมันស្ងួតចាស់ហេម៉ាមានជាតិទឹកមានអីយើងវាស់ឃើញដងសិតេវាយើងវាស់ឃើញ សំណើមធម្មជាតិសំណើមធម្មជាតិណានេះជា degree saturation ជាជាជា degree ណាជាភាគរយសំអា W ជាសំណើមធម្មជាតិ SR ជាជាភាពសើមថាវាជោគជាំឬមួយភាគរយរបស់ភាពសើមមកវាដឺក្រេអុកសាទូរេសិន GS ជាដងស៊ីតេសេឡាដងស៊ីតេរបស់ថ្មអញ្ចឹងរបស់ដែលខ្ញុំអាចដឹងបានខ្ញុំវាស់វាបានបន្ទាប់មកភ្លៀងមួយមេធំខ្ញុំដឹងថាដឺក្រេ saturation របស់វាកើនឡើង10%អញ្ចឹងគេឲ្យយើងរកបន្ទាប់ SR ដំបូងស្មើប៉ុន្មាន ហើយអឺ s ហើយ e របស់វាស្មើប៉ុន្មាន w បន្ទាប់ពីភ្លៀងស្មើប៉ុន្មាន gamma បន្ទាប់ពីភ្លៀងស្មើប៉ុន្មានលំហាត់ទី4នៅការដ្ឋាន1ចំពោះដី100ម៉ែត្រគីបគេកាយហ្នឹងគេយកម៉ាស៊ីនកាយកាយវាមកគេឃើញអឺ Yamaha ស្មើ18.5 GS ស្មើ2.68ភារយទឹកស្មើ8.2ឥឡូវខ្ញុំឃើញអា3ហ្នឹងដដែលដោយលំហាត់ទី3បន្ទាប់មកគេសួរយើងថាតើតម្ងន់100ម៉ែត្រគីបហ្នឹងធ្ងន់ប៉ុណ្ណាស្រួលណាស់ហើយយើងមានដងស៊ីតេវាអីដងស៊ីតេសើមស្រាប់ទៀត ចឹងសួរទម្ងន់ណាដូចអាហ្នឹងលំហាត់ស្រួលហ្នឹងទម្ងន់របស់100ម៉ែត្រគីបហ្នឹងប្រមាណយើងមានដងស៊ីតេយើងគុណនឹងមៀតទៅឃើញហើយតើភាពស្ពោតរបស់វាស្មើម៉ែនលើកនេះរកភាពស្ពោត porosity រក n អញ្ចឹងអឺបន្ទាប់ពីខ្ញុំកាយមកខ្ញុំយកដីទៅហាលថ្ងៃភាគរយទឹករបស់វាធ្លាក់5% ភាគរយទឹកធ្លាក់5%មានន័យថាម៉េចភាគរយទឹកខ្ញុំ8.2ហើយធ្លាក់5%អញ្ចឹងនៅសល់ប្រហែល3.2ណាពួកខ្ញុំ5ថ្ងៃទៅវាស្ងួតស្ងួតស្ងួតស្ងួតនៅសល់តែ3.2ភាគរយទឹកធ្លាក់បាត់អស់5%នៅសល់3.2អញ្ចឹងគេសួរថាទម្ងន់របស់វាស្រាលជាងមុនទេប្រកបពីស្រាលជាងមុនទេព្រោះវាស្ងួតជាងមុនដូច ដូចគោងៀតអញ្ចឹងដូចត្រីងៀតអញ្ចឹងទិញមកសើម50ថ្ងៃទៅវាស្រាលអញ្ចឹងវាបាត់ទឹកស្រាលដោយសារបាត់ទឹកអឺទី5ខ្ញុំឃើញតារា unit weight ហ្មងណា mass មានស្ងួតរបស់ដីមួយគឺស្មើ15.8 heat spot របស់វា0.4គេឲ្យយើងកណនាទី A unit weight ឲ្យ soil បើសិនជា សំណើម SR ព្រោះ SR ដំបូង SR ស្មើ0ណា SR ស្មើ0ព្រោះវាតារាយសយ SR ស្មើ0អញ្ចឹងបើសិនជា SR ស្មើ0.5ណាកើនឡើង50%អញ្ចឹងអានេះ SR វាស្មើ0.5 SR ស្មើ0.5តើ gamma ហាស់វាស្មើប៉ុន្មានពេលហ្នឹងសើមជាងមុនព្រោះវា5ភ្លៀង0.5 វាសើមចុះបើសិនជា SR ស្មើ1 SR ស្មើ1តើវាស្មើប៉ុន្មានហើយរហូត GS វា GS វាស្មើប៉ុន្មានណាយើងអាចទាញទៅរហូត specific gravity GS of this soil GS វាស្មើប៉ុន្មានអឺ នេះជាជាតារាងលំហាត់ទី6ណានេះលំហាត់នេះយើងអាចស្រាយបានណាខ្ញុំខ្ញុំស្រាយនេះដូចគ្នាយើងស្រាយវាមកកលៈមកកលៈចុះមកស្រាយរូបមន្តទៅហើយយើងនឹងអាចទុកប្រើប្រាស់បានរូបមន្តភាគតំណាក់តំណងគ្នាឧទាហរណ៍ដូចតំណាក់តំណងរវាងតំងន់មានស្ងួតហើយនឹងសើមអីចឹងណាជាតំណាក់តំណងតំណាក់តំណងអានេះក៏អញ្ចឹងដែរ នេះអឺ math មាននេះនេះនេះអានេះក៏ជាតំណាក់តំណងមួយណា gamma d ស្មើនឹងប៉ុណ្ណឹង GW លើ1បូក E ឬយើងក៏អាចរក GS បានឃើញទេ GS ស្មើអី G GS ស្មើនឹង gamma d គុណនឹង1បូក E ឃើញទេឬមួយយើងអាចរក E បាន E ស្មើអីគេ G ចែកនឹង D ដក1 G ចែកនឹង gamma d ដក1ទៅ យើងឃើញ e ទៀតយើងអាចរក3ហ្នឹងបានឃើញ2ឃើញអាទី3ឯងខ្ញុំមានភាគរយទឹកខ្ញុំអាចឃើញអាសើមកស្ងួតតំណាក់តំណងវាពេលដែលខ្ញុំមានអាស្ងួតខ្ញុំចង់រក G ក៏បានពេលដែលខ្ញុំមាន G ខ្ញុំមាន E ខ្ញុំចង់រក gamma D ក៏បានណាទាញចង់ទាញឡើងដដែលអាសំណើមធម្មជាតិនៅកន្លែងនេះនេះដូច gradient saturation ពេលដែលអានេះអត់ស្មើមួយរៀងមកវាពេញនៅនេះរៀងមកវាពេញនៅនេះពេលដែលវាអត់ស្មើមួយតើវាមិនអញ្ចឹងយើងចាប់ផ្ដើមទាញវាទៅ ថាឥឡូវបើវាអត់ស្មើមួយវាទៅជាមិនទៀតណាប្រយ័ត្នអានេះនៅមានមានខ្យល់ទេណាបើវាអត់ស្មើមួយវាមានខ្យល់អញ្ចឹងវានៅវាត្រូវចេញពីកន្លែងនេះពេលដែលអត់ស្មើមួយអានេះមានត្រូវមានវាមិនមែនមានសរុបទេវាអាចមានចេញមានខ្យល់មួយទៀតបានមានសរុបណាតោះវាស្មើមួយมันមានខ្យល់ស្មើ0អញ្ចឹងវាជាតំណាក់តំណងណាទាញយកតំណាក់តំណងលំហាត់ទី6វាចូល C របស់យើងហើយនេះ វាចូលសៀវដែលយើងនិយាយហ្នឹងអញ្ចឹងអឺខ្ញុំមានសៀវនេះលេខដែលខ្ញុំហេងលេខប្រហោងកញ្ឆេងហើយនឹងខ្ញុំទទួលបានពីកញ្ឆេងមួយមួយតម្ងន់របស់វាចឹងខ្ញុំចាប់ដើមឲ្យយើងសង់យ៉ាក្រាមធ្វើដែលយើងឃើញមិញហ្នឹងថាតើគូរបស់វាហ្នឹងឡើងមិនចប់មិន ហើយកញ្ញារហូត D10 D30 D5 D6 ណាបន្ទាប់មកកញ្ញាសេអ៊ុយហើយនឹងសេសេ CZ គឺ CS ហ្នឹងហើយអើគឺ curvature ហ្នឹងណា COI មិនយើងថាស្មើនឹង C6 D6 លើ D10 ហើយ CZ ស្មើនឹង D30 ដូចជាការ៉េ លើ D10 គុណនឹង D6 គូប B របស់វាហើយគណនាមើលថាតើភាគរយខ្សាច់ភាគរយថ្មភាគរយខ្សាច់ភាគរយសៀលក្លេប្រមាណភាគរយទៅតាមស្ពេចរបស់ Astro អញ្ចឹងយើងមើលមើល Astro ទំហំគ្រាប់ប៉ុណ្ណាយើងហៅថាថ្មទំហំគ្រាប់ប៉ុណ្ណាយើងហៅខ្សាច់ទំហំគ្រាប់ប៉ុណ្ណាយើងហៅសៀលហើយទំហំណាណាយើងហៅក្លេអញ អញ្ចឹងអឺខ្លីខ្លីតូចជាង2មីក្រូម៉ែត្រអញ្ចឹងអត់មានទេនេះឃើញទេអត់មានទេមានត្រឹមសៀលអញ្ចឹងខ្លីយើងឃើញ0សង់យ៉ាក្រាមហ្នឹងទៅដូចគ្នាពិសោធន៍នេះគឺចេញពី2ការធ្វើពិសោធន៍2ពិសោធន៍1គឺសៀវដែលធំជាង75មីក្រូម៉ែត្រ ពិសោធន៍ទី2គឺ hydrometer ដែលយើងដាក់កែវហើយដាក់ទឹកដើម្បីឲ្យយើងវាស់ដងសីតេវាហើយយើងចាប់ផ្ដើមមើលឲ្យតូចជាង75មីក្រូម៉ែត្រអញ្ចឹងខ្ញុំឃើញរបាយដែលរាយព្រោះខ្ញុំយកដីម្ដុំខ្ញុំយកទៅហេងឧទាហរណ៍ថាយកដី1គីឡូមកខ្ញុំហេងហេងហើយខ្ញុំនឹងឃើញតាមកញ្ឆេងណាម៉ាស់របស់វាតាមកញ្ឆេងនីមួយៗតាមហ្នឹង ហើយអាខ្សលចុងក្រោយអាតូចជាងអានេះម៉ាសសរុបទេណាអាតូចជាង75នេះអាចុងក្រោយនេះខ្ញុំអត់យក168.2ណាខ្ញុំឃើញអាហ្នឹងវានៅកំប៉ុងចុងក្រោយវាដូចធូលីអញ្ចឹងខ្ញុំយកអាហ្នឹងឧទាហរណ៍ថាខ្ញុំយក50ក្រាមខ្ញុំអត់យកទាំងអស់ទេខ្ញុំយកតែ50ក្រាមឯងឧទាហរណ៍ខ្ញុំយក50ក្រាមយកមកធ្វើពិសោធន៍ hydromet ហើយខ្ញុំចាប់ផ្ដើមឃើញរបាយរាយរបស់វាទៀតណាមិនមានន័យថាទាំងអស់ទេណាខ្ញុំឃើញខ្ញុំយកតែមួយផ្នែកទេអញ្ចឹងខ្ញុំចាប់ផ្ដើមឃើញវារបាយវារាយមកវារាយពីនេះមកណាជាក់ស្ដែងអានេះអានេះវាយក78ក្រាមណាមិន50ទេយក78ក្រាមទៅធ្វើអញ្ចឹងជាក់ស្ដែងនេះមិន50ទេយក78.2ក្រាមខ្ញុំទៅធ្វើ នេះខ្ញុំទៅធ្វើអាហារចូល meter មកខ្ញុំឃើញរបាយភាគរយរបស់វារីរេមករីអីមកអញ្ចឹងកុំច្រឡំណាប្រយ័ត្នពេលដែលយើងផ្គុំវាចូលគ្នាខ្ញុំត្រូវផ្គុំយ៉ាក្រាម2ហ្នឹងយ៉ាក្រាមនេះភាគរយវាធៀបនឹង230ណាហើយវាមាន168នេះប្រហែលភាគរយរបស់230នេះ ហើយខ្ញុំយកមកពិសោធន៍អាទូចនេះទៀតខ្ញុំយកទៅ78.2ហ្នឹងឯងមកពិសោធន៍អានេះបានយ៉ាងក្រាមនេះមួយទៀតអញ្ចឹងយើងគុំវាចូលគ្នាប្រយ័ត្នភាគរយហ្នឹងណាព្រមមើលភាគរយហ្នឹងគុំដោយត្រូវភាគរយគ្នាយើងត្រូវយល់អាកន្លែងភាគរយហ្នឹងណាខ្ញុំបញ្ជាក់អាហ្នឹងតិចទៀតយើងត្រូវយល់អាកន្លែងភាគរយហ្នឹងឧទាហរណ៍ថាខ្ញុំមានលុយ10000 ខ្ញុំចែកឲ្យសិស្ស10នាក់ណាចែកអត់ស្មើគ្នាខ្លះបាន20000ខ្លះបាន5000ខ្ញុំមានលុយ10000ខ្ញុំអាខ្លះខ្ញុំចែក1000អាខ្លះខ្ញុំចែក2000អាខ្លះខ្ញុំចែក500ខ្ញុំចែកចែកឲ្យមានសិស្សម្នាក់គាត់បានលុយ2000ណាអញ្ចឹងគាត់បានលុយ2000គាត់យកទៅចែកគ្នាគាត់ទៀត តែគាត់មិនមែនយក2000ទៅចែកគ្នាគាត់ទេគាត់យកតែ1500ទៅចែកគ្នាគាត់ណាគាត់យកតែ1500ទៅចែកគ្នាគាត់អញ្ចឹងគាត់ចែកគ្នាគាត់ទៅតាមភាគរយរបស់1500ហ្នឹងមែនព្រោះពេលដែលវាស់ hydrometer យើងអត់វាស់ជាក្រាមទេតែចាំហេងយើងហេងចេញជាក្រាមវាស់ hydrometer យើងវាស់ជាភាគរយអញ្ចឹងគាត់យក1500ដែលគាត់មាន2000នេះ គាត់យក1005មានន័យថាយក3ភាគ4ឬក៏75%របស់គាត់ហ្នឹងទៅបែងចែកឲ្យមនុស្ស5នាក់ទៀតហើយអត់បែងចែកជារយជាប្រមាណរយឯបែងចែកជាភាគរយអាម្នាក់នេះបានអឺ3%អានោះបាន2%អានោះបាន10%អញ្ចឹងអញ្ចឹងយើងត្រូវកណនាអាភាគរយហ្នឹងឲ្យស៊ីគ្នាជាមួយនឹងអាភាគរយបាទសរុបណាឧទាហរណ៍ហ្នឹងឡើងវិញខ្ញុំមានលុយ10000 រៀលណាຂະຫນາດនេះជារៀលខ្ញុំចែកឲ្យមនុស្ស10នាក់ដោយមិនស្មើគ្នាខ្លះបានមក2000ខ្លះបាន500ខ្លះបាន3000ឬក៏800អីចឹងទៅណាអត់ស្មើគ្នាហើយមានម្នាក់នេះគាត់បាន2000រៀលអញ្ចឹងប្រហែលភាគរយរបស់ខ្ញុំខ្ញុំអត់ដឹងទេណាគាត់យក1500 រៀលគាត់យក1500រៀលទៅចែកឲ្យមនុស្សតទៀតហើយឈប់គិតជារៀលហើយគិតជាភាគរយអានេះបាន5%នេះបាន20%អាមួយនេះបាន50%អានេះបានស្អី3%អីទៅហោហាយទៀតទៅអញ្ចឹងយើងត្រូវគុំចង់ថាយើងគុំយ៉ាក្រាមមួយ ណាព្រោះមួយនេះវាបានចំណែកប៉ុណ្ណឹងឥឡូវខ្ញុំគិតចាត់ទុកថាបើសិនជាលុយគាត់2000នឹងមកចែកណា10នាក់នេះឲ្យអស់អញ្ចឹងខ្ញុំអាចគុំវាចូលនឹងយ៉ាងក្រាមសរុបខ្ញុំបានទេដែលថាអា2000នេះបានទៅលើ A B C D ពី1ដល់លេខ9ហើយស្រាប់តានេះខ្ញុំបែកវាទៅជា10ហ្នឹងវាបែកទៅជាកតុយមកទៀតអញ្ចឹងយើងអាចសង់យ៉ាក្រាមសរុបមួយគុំចូលគ្នាមក ណាដូចថាកន្លែងនេះគឺ75មីក្រូម៉ែត្រចឹងអានេះខ្ញុំឃើញហើយខ្ញុំតាមសៀវរបស់ខ្ញុំដល់ពេលអាតូជាងនឹងទៀតវាជាភាគរយរបស់នេះតែកុំភ្លេចភាគរយរបស់នេះវាជាចំណែកសរុបរបស់អាមួយនេះមិនរបស់168ទេរបស់អា78នេះវិញណាមិនមែនរបស់2000ទេរបស់1500ព្រោះខ្ញុំយក1500ទៅចែកអញ្ចឹងយើងត្រូវសេរីលេខអា1500នេះឲ្យស៊ីមក2000បើសិនជាយក2000តើវាបានមិន ម៉ានការ៉ាមណាពួកខ្ញុំដឹងភាគរយ5%បង1500ចុះ5%របស់2000ស្មើម៉ានអញ្ចឹងយើងត្រូវរក5%របស់2000ទៀតហើយបានមកគុំ C មួយលេខលើនេះឲ្យអស់អញ្ចឹងយើងឃើញវាជាយ៉ាក្រាមរួមមួយណាហ្នឹងជាវិធីគុំការពិសោធន៍2មួយសៀវមួយ hydrometer អញ្ចឹង combine វាចូលគ្នា ទីមួយយើងផ្លត់វាដាច់ពីគ្នាអានេះយើងគិតជាភាគរយដែរទៅយើងមិនចែកមកម៉ាសសរុប 1ចែក1ម៉ាសសរុបអានេះវាជាឲ្យជាភាគរយស្រាប់ស្រួលឥឡូវយើងគុំវាចូលគ្នាត្រូវសេរីភាគរយរបស់វាឲ្យត្រូវព្រោះអានេះខ្ញុំគិតពេលខ្ញុំចែកជាភាគរយ22,10000វាស្មើ20%ភាគរយ210000វាស្មើ20%ភាគរយ500វាស្មើអឺ5%ភាគរយឃើញទេ800វាស្មើ8%ភាគរយតែដល់ពេលអានេះអានេះ5%របស់1500ចុះ វាស្មើប្រហែលភាគរយរបស់10000អូណាត្រូវទៅរកប្រហែលភាគរយរបស់សរុបនេះទៀតអញ្ចឹងទាញទៅរកប្រហែលភាគរយរបស់សរុបតែអាហ្នឹងគឺ combine សំណួរ B គិតគិតថាយើង combine វាមើលថា combine វាចូលគ្នារួចហើយអត់មានអីបាក់ទេវាមានអីក្រៅវិច័យគុណចែកគុណទេចែកឲ្យគុណទៅឃើញហើយនៅក្នុងមេរៀនខ្លះគេហៅថា module fitness ឯណាទៅ module fitness បានណាយើងអាចធ្វើមិនគេចេញឲ្យតែចេញចម្លើយ អឺដូចគ្នាសំហាត់ទី8វាស្តៀងអាទី7អញ្ចឹងគេថាហុកហ្នឹងវាធ្វើពីស៊ីវហើយនឹង hydrometer អញ្ចឹង number 200គឺ75មីក្រូម៉ែត្រដែរយើងនិយាយមិញ75មីក្រូម៉ែត្រគេឆេងរបស់យើងយើងអត់អាចឆេងបានយើងមានតែធ្វើ hydrometer ទៀតអញ្ចឹងឡើងវិញទៀតហើយទូជាង75នេះ ខ្ញុំអត់យក152នឹងទៅធ្វើខ្ញុំយកតែ68នេះណា68ទៅធ្វើណាធ្វើអា hydrometer ហ្នឹងអញ្ចឹងអឺអានេះ retain retain នេះណាអូមែន152ណាព្រោះនេះវា retain តាមានន័យថាវាស្ទើរនៅនឹងតានេះចោះមកទៀតមាន280នេះទៀតណា Verithan ណាអញ្ចឹងយើងហុចហេងទៀតទៅយើងនឹងឃើញយើងគូសយ៉ាក្រាមវាបានមកឃើញទៀតដូចគ្នាណាដូច8និង7ដូចគ្នាគូសអានេះអត់បាក់ទេណាដាក់ Excel មកទាញខ្វោកទាញកុំបញ្ចូលគ្នាទៅចង់បាន passing passing ទៅចង់បាន retain cumulate retain cumulate ទៅគូសយ៉ាក្រាមវាមួយប៉ុកដល់ពេលអាកន្លែងដែលធ្លាក់មកដល់នេះខ្ញុំត្រូវយកអានេះមកធ្វើអានេះទៀតអញ្ចឹងខ្ញុំប្រ គុំភាគរយរបស់នេះចូលមកនេះមកយើងគូបានយ៉ាងក្រាមគូមកចា combine curve វាពិបាកជាងអាគូដាច់ដាច់ណាអឺចានេះវាជាវិធីធ្វើតេដេណាលំហាត់តេដេហ្នឹង យើងអាចធ្វើបានទាំងអស់ហើយលំហាត់តេដេទី1ទាំងអស់អញ្ចឹងយើងមកមើលអឺសម្រាយរូបមន្តរបស់យើងបន្ត ថាយើងស្រាយរូបមន្តរបស់យើងនេះអឺមុនយើងដឹងហើយថាស្អីមានភាគរយទឹករហូតដល់ porosity ណាឥឡូវយើងមកមើលតតិចទៀតណាយើងនិយាយពីតំណែងតំណងខ្លះខ្លះដែលយើងត្រូវធ្វើដែលការការធ្វើហ្នឹងយើងត្រូវការ ភើភៈណានៅក្នុងការស្រែកលំហាត់អីខ្លះទៅឧទាហរណ៍មិញយើងនិយាយអញ្ចឹងយើងមានតំណាក់តំណងអីគេអឺ GS ហើយនឹងអឺ gamma ស្ងួតមិញយើងស្រែកយើងថាភាគរយទឹកមួយទៀតណាមិញយើងថា អឺ degree saturation degree saturation វាស្មើនឹង v ទឹកលើ v v degree of saturation ហើយ e វាស្មើនឹង vv លើ vs vs ណាអញ្ចឹង g វាស្មើនឹង ms j លើ vs ហើយនឹង gamma w ហើយ gamma d ជាតារាយវាអាចវាស្មើនឹង ms លើ ms លើ v ណាហើយ v វាស្មើនឹង v ទឹក v ដី v ទឹកបូកនឹង v ខ្យល់ណាមាន v 3អញ្ចឹងឥឡូវយើងស្រាយមើលថា បើសិនជាមិញយើងនិយាយយើងយក XA មកគុណនឹង E ខ្ញុំនឹងឃើញអីខ្ញុំឃើញ VW លើ VS ណា VW លើ VS វាជា term មួយបន្ទាប់មកគេចង់រក VS ខ្ញុំអាចយក VS ចេញពី G នេះបានណា VS ខ្ញុំអាចសរសេរវាថាវាស្មើនឹង MS លើ ts gamma w ខ្ញុំចំនួននឹងចូលទៅខ្ញុំទាញបាន sa គុណនឹង e ស្មើនឹង vw ហើយអឺព្រោះវាផលចែកចឹងនេះវា gs gamma w លើ ms គុណនឹង z ណាយើងមានតំណាក់បណ្ដងមកកលក្ខ អឺ VW ពេលខ្លះយើងអាចរកវាដោយភាគរយទឹកក៏បានព្រោះ VW វាជាវាជាមាសទឹកមាសទឹកធម្មតាវាស្មើនឹងមាសទឹកវាស្មើនឹងម៉ាស់អឺម៉ាស់ម៉ាស់មាសម៉ាស់ ចែកនឹងម៉ាស់មៀតទឹកណាម៉ាស់ទឹកចែកនឹងម៉ាស់មៀតទឹកវាឃើញមៀតទឹកហើយអញ្ចឹងបើសិនជាខ្ញុំយកអានេះមកចំនួនចូលមកខ្ញុំអាចឃើញម៉ាស់ទឹកព្រោះយើងមានម៉ាស់ទឹកយើងមានភាគរយយើងមានភាគរយសើមក៏យើងអាចរកឃើញដែរណាអញ្ចឹងខ្ញុំចំនួន VW ទៀតទៅខ្ញុំឃើញ SR គុណនឹង E ស្មើនឹងអីបើសិនខ្ញុំយកអានេះចំនួនចូលក្នុង VW J ខ្ញុំសម្រួលបាន gamma w ខ្ញុំសម្រួលគ្នាបានទៀតអញ្ចឹងខ្ញុំទទួលបាន គឺ vmw គុណនឹង gs ចែកនឹង ms ណាចែកនឹង ms ឃើញទេអញ្ចឹង mw លើ ms ជា mw លើ ms ជាភាគរយទឹកជា ws ក៏ជាភាគរយណានេះវាជាតំណាក់តំណងមួយដែរ គេអាចរកវាបានអញ្ចឹងយើងឃើញថាខ្ញុំអាចដកភាគរយទឹកជាមួយនឹង GS ហើយនឹង S air និង E ហ្នឹងណាអញ្ចឹងអានេះខ្ញុំសេភាគរយទឹកមួយទៀតទៅដើម្បីយើងដឹងភាគរយទឹកផងមិញយើងឃើញមើលថាអឺដងស៊ីតេស្ងួតហើយនឹងដងស៊ីតេសើមណាយើងសេអានេះតិចទៅយើងទៅសេវាទុកកុំឲ្យផ្លិច ដងសីតេសាវវាស្មើនឹងម៉ាស់ដីបូកម៉ាស់ទឹកចែកនឹងមាត្រសរុបហើយអានេះវាស្មើនឹងម៉ាស់ដីចែកនឹងមាត្រសរុបបូកម៉ាស់ទឹកចែកនឹងម៉ាស់ដីគុណនឹងម៉ាស់ដីចែកនឹងម៉ាស់ចែកនឹងមាត្រសរុបអញ្ចឹងខ្ញុំលើកអានេះជាកត្តាខ្ញុំបាន1បូកនឹង MW លើ MS ហើយខ្ញុំបានកាមាន្តរាយគុណនឹង1បូកនឹង W ភាគរយណានេះជាតំណាក់តំណង1ទៅឃើញណាយើងមានតំណាក់តំណងផ្សេងផ្សេងគ្នាទុកប្រើសរសេរវាដើម្បីទុកប្រើថ្ងៃក្រោយយើងអាចប្រើបាននេះលក្ខខណ្ឌណាបើសិនជាវា saturation 100%អញ្ចឹង SR ខ្ញុំស្មើ1 ណាអញ្ចឹងខ្ញុំអាចរកឃើញ W1 យើងហៅ W saturation មកយើងថាហ្នឹងវាត្រូវស្មើនឹង E ចែកនឹង GS ណាអញ្ចឹង E ចែកនឹង GS យើងនឹងឃើញភាគរយទឹកមួយដែលសើ100%នៅពេលដែល SR ស្មើ1ឯងណានៅពេល SR ស្មើ1ចង់បើសិនជាខ្ញុំអត់ដឹង SR នេះណាមិញយើងវល់មកនេះបើសិនជាខ្ញុំចង់រក e ណាខ្ញុំដឹង SR ស្មើនឹង1ខ្ញុំរក e បានទេណាបើសិនជាយើងថា SR ស្មើ1 SR ស្មើ1ណាដោយសារ SR ស្មើ1 v ទឹកវាស្មើនឹង v v នេះណា v ទឹកវាស្មើនឹង v v អញ្ចឹងយើងទាញបានអីគេ e នេះយើងមើល e e វាស្មើនឹង vw លើ vs ដោយអាហ្នឹងយើងស្មើនឹង vv លើ vs ហើយ vv VV លើ VS ណា V ប្រហោងលើ VS យើងអាចសរសេរវាថា V ប្រហោងបូក VS ចែកនឹង VS ហើយដក1នេះដូចយើងបូក1ដក1អញ្ចឹងណាបូក1ដក1អញ្ចឹងយើងសរសេរបានថា E បូក1ស្មើនឹង V សរុបលើ VS ចឹងអាមួយនេះដូច porosity ចឹងណាដូច n ចឹងតែយើងអត់ស្រ័យ porosity ទេយើងចង់ស្រ័យដូចម៉ាស់ម៉ាស់ទាំងអស់ហ្នឹងចឹងចានេះម៉ាស់ថ្មនេះខ្ញុំមានម៉ាស់ថ្មអឺមៀតថ្ម VS ស្មើនឹងប៉ុណ្ណឹងហើយ V សរុប V សរុបវាស្មើនឹង gamma V សរុបវាស្មើនឹង ម៉ាស់ v សរុបវាស្មើម៉ាស់សរុបចែកនឹង gamma អីទៅណាឹងដោយសារ SR យើងស្មើ1អញ្ចឹងវាទៅជា mass saturation ចែកនឹង gamma saturation យើងអាចសេអញ្ចឹងក៏បានអឺដោយសារ mass ហើយអានេះត្រូវមាន G មួយទៀតចានេះជា VV សរុប VS គឺស្មើនឹងប៉ុណ្ណា MSG លើ JS gamma W chẳng biết sẽ giáo dân khơi nhờ dễ sầm rúa khi lược lượt làng mà lỡ W lược làng mà lỡ khi gamma W bỏ នេះម៉ាស់របស់វា ចែកនឹងម៉ាស់ដីចែកនឹងម៉ាស់ដីអញ្ចឹងដោយសារនេះម៉ាស់សើមវាស្មើនឹងម៉ាស់បូកម៉ាស់ទឹកហើយវាស្មើនឹងម៉ាស់ម៉ាស់សើមនេះអឹមសັດនេះវាស្មើនឹងខ្ញុំសេអស់ ms បូក mw LMS ចានេះ1បូកនឹងភាគរយទឹកទៀតហើយណា1បូកនឹង W អញ្ចឹងយើងទាញបានថាវាស្មើនឹង E បូក1វាត្រូវស្មើនឹង1បូកនឹង W s gamma នេះស្មើ1បូកនឹងភាគរយទឹកហើយនេះជាតំណាក់តំណងដែរអឺជុំនេះម៉ាស់ថ្មនេះ1អឺមានមានទេ ấm lớn ម៉ាសាត់អូមែនបាត់យ៉ាម៉ាសាត់ខ្ញុំនេះទៅបាត់យ៉ាម៉ាសាត់នេះតែត្រូវមានកាម៉ាសាត់នេះមួយទៀតត្រូវណាត្រូវមានកាម៉ាសាត់នេះមួយទៀតចានេះត្រូវចែកនឹងកាម៉ាសាត់អញ្ចឹងកាម៉ាសាត់ឬក៏កាម៉ាអ៊ុយមីតកាម៉ាសាត់ចែកនឹងមួយលើ1បូក W វាត្រូវស្មើនឹងកាម៉ាស្មួតអញ ចឹងវាស្មើនឹង GH ហ្គាម៉ាទឹកលើហ្គាម៉ាស្រ័យណាចានេះជាតំណាក់តំណងមួយទៀតណាខ្ញុំសរសេរវា e បូក1ស្មើនឹងចាស់ GS ហ្គាម៉ាទឹកលើហ្គាម៉ាតរាយឬ1យើងសេហ្គាម៉ាតរាយក៏បានយើងទៅសេ e ក៏បានយើងដក1ទៅហ្គាម៉ាតរាយស្មើនឹង0.5 ES gamma ទឹកលើ1បូក E បូក1ណានេះយើងស្រ័យហើយមិញហើយនៅលំហាត់មិញហ្នឹងយើងអាចយកវាទៅប្រើបាននៅពេលដែលខ្ញុំចង់រក gamma ត្រាយខ្ញុំមានអានេះខ្ញុំរកអានេះនៅពេលដែលខ្ញុំមាន W ភាគរយមាន GS ខ្ញុំចង់រក E ខ្ញុំរកតាមនេះណាយើងអាចទាញចង់បាក់ឡើងបាននឹងជាវិធីសម្រាយនេះគឺការស្រាយបានតែយើងទៅសេវាទុកឧទាហរណ៍ថា e បូក1ស្មើនឹង gs ហ្គាម៉ា w លើហ្គាម៉ាតារាយមកតង់អានេះជារូបមន្តមួយនេះមកតង់ទុកយើងប្រើការបានបើសិនយើងផ្លិចយើងស្រាយបានឬ1%ទឹក a ដងស៊ីតេសើមស្មើដងស៊ីតេស្គតគុណនឹង1បូក w ឬមួយអានេះ e ស្មើនឹង n លើ1ដក n ឬមួយក៏ n ស្មើនឹង e លើ1បូក e ណាយើងអាចស្រាយវាបានដេញគ្នាអឺ នឹងគ្រាន់តែជា property ហើយនឹងជា relation ទំនាក់ទំនងណាឧទាហរណ៍ថាគេមានភាគរយទឹក គេមាន GR គេមាន E យើងអាចរក SR បានយើងទាញរក SR ទៅយកនេះចែកនឹង E ទៅតែពេលខ្លះគេអត់មាន SR គេមានតែ gamma D វិញអញ្ចឹងយើងទាញរក E តាមដោយ gamma D វិញក៏បានអឺនឹងទំនាក់ទំនងហ្នឹងវាដូចអស់ដំណឹងហើយ Đó, nhưng ai chờ ở K3 này